លេខសម្គាល់ EW16 ចំពោះ EW16 នេះគឺជាប្រភេទកាសគូដែលមានរូបរាងទ្រវែងស្អាតខ្លាំងមែនទែនជាមួយនឹងក្របកាសតូចងាយស្រួលក្នុងការពាក់ទៅក្នុងរជាអាចធ្វើការស្រាប់ពង្រៀងការខបានរយៈពេលរហូតដល់4ម៉ោងនិងមានមិច2គ្រាប់ជាមួយនឹងកម្រិតសំឡេងបុកបាសច្បាស់ល្អខ្លាំងមែនទែនរីឯការសាកថ្មរបស់វាវិញគឺអតិជនធ្វើការសាកតាមរូន Type C ដែលអតិជនធ្វើការសាកក្នុងរយៈពេល10នាទីអតិជនធ្វើការស្ដាប់ចម្រៀងបានរហូតដល់1ម៉ោងផងដែរអតិជនអរគ្នាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនទែនអតិជនធ្វើការសាកក្នុង រយៈពេលខ្លីអាចធ្វើការស្ដាប់បានរយៈពេលយូរផងដែរជាចុងក្រោយចំពោះតេជជនដែលមានតម្រូវការចង់បាននៅប្រភេទកាសគូនេះយកទៅប្រើប្រាស់បោដុំលក់លាយចាយចាយបន្តតេជជនអាចធ្វើការទំនាក់ទំនងតាម page យើងខ្ញុំផ្ទាល់ក៏បានអាចធ្វើការ comment សួរនៅខាងក្រោមវីដេអូនេះក៏បានសូមអរគុណអតិជនអ្នកគ្នា ជម្រាបសួរទេជនរបស់ហូកូទាំងអស់គ្នានៅក្នុងវីដេអូថ្មីថ្ងៃនេះចង់ណែនាំជូនទេជនរបស់គ្នាទៅលើប្រភេទកាសគូហូកូស៊េរីថ្មីដែលមានលេខសម្គាល់ EW17 ចំពោះ EW17 នេះគឺជាប្រភេទកាសគូដែលមានរូបរាងស្រស់ស្អាតខ្លាំងមែនទែនទេជនរបស់គ្នាជាមួយនឹងពណ៌ក្រហមឆ្អិនឆ្អៅតែម្ដងរីឯក្របកាសរបស់យើងវិញគឺមានរូបរាងតូចងាយស្រួលក្នុងការស្ដាប់និងងាយស្រួលក្នុងការពាក់ចូលទៅក្នុងវិជាផងដែរជាមួយនឹងកម្រិតសំឡេងច្បាស់ល្អជាមួយនឹង version Bluetooth 5.3អតិថិជនគាត់តែធ្វើការបើកភ្លាម connect បានភ្លាមៗតែម្ដង ហើយចំពោះក្របកាសរបស់យើងនេះដែរគឺអតិជនអាចធ្វើការស្ដាប់ចម្រៀងការខលការនិយាយទូរស័ព្ទការស្ដាប់តន្ត្រីការស្ដាប់បទភ្លេងបានរយៈពេលយូររហូតដល់4ម៉ោងផងដែររីឯការសាកថ្មរបស់វាវិញគឺអតិជនធ្វើការសាកថ្មរយៈពេលខ្លីទេតាមរូន Type C ហើយអតិជនអាចធ្វើការស្ដាប់ចម្រៀងបានយូរខ្លាំងមែនទែនទេជនរបស់គ្នាចំពោះអតិជនដែលមានតម្រូវការចង់បាននៅប្រភេទកាសគូនេះយកប្រើប្រាស់បដុំលក់រាយចាយចាយបន្តអតិជនអាចធ្វើការទំនាក់ទំនងតាម page យើងខ្ញុំផ្ទាល់ក៏បានអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះក៏បានសូមអរគុណអតិជនរបស់គ្នាសូមជម្រាបលា